បាទសួស្តីបងប្អូនលឺលឺលឺបាទសួស្តីបងប្អូន នេះពូជថ្មីរបស់យើងបងប្អូនពូជកាយនេះអានេះពូជថ្មីរបស់យើងដែលយើង ធ្វើពូជឆ្នាំហ្នឹងបងប្អូនចឹងចាំមើលបាទទួស្ដីបងប្អូនបងប្អូននេះនេះមេពូជរបស់យើងមេពូជឆ្នាំថ្មីរបស់យើងយើងធ្វើធ្វើឆ្នាំនេះមេពូជនេះគឺយើងសុំចែកគេបានមកតាមមកធំហ្នឹងទេ ហើយឥឡូវចាំមើលខ្ញុំឆែកជូនបងប្អូនមើលតាមេពូជនឹងវាល្អដល់កម្រិតណានេះយើងចេញពីចកាកោមកនៅក្នុងចកាកស៊ូណាបងប្អូនអញ្ចឹងខ្មុំក្នុងចកាកស៊ូតែយើងថែអតីតដល់ទេគឺវាខូចហើយណាបងប្អូនអញ្ចឹងក៏យើងថែវាថែសាវាបន្តិចសាដាក់ចំណីដុំឲ្យវាស៊ីផងហើយខ្មុំរបស់ខ្ញុំនៅល្អច្រើនបងប្អូនអញ្ចឹងត្រូវការពូជបងប្អូនអាចតេតទៅបាន អញ្ចឹងឥឡូវយើងឆែកមើលមេពូជតិចព្រោះវាផ្អើលខ្លាំងពេកបងប្អូនអានេះមេពូជថ្មីរបស់យើងឆ្នាំហ្នឹងហើយគេសេសដាក់មេពូជនេះមេពូជចាស់របស់យើងពូជបារាំងកាត់តៃវ៉ាន់យើងវា2ឆ្នាំ3ឆ្នាំឆ្នាំនេះប៉ុន្តែវានៅល្អប៉ុន្តែយើងអត់អាចយកវាមកធ្វើពូជដដែលដដែលបានទេវាជន់ឈាមគ្នាអញ្ចឹងយើងត្រូវយកមេពូជនោះមកធ្វើជាមួយមេពូជនេះ កុំឲ្យវាជន់ឈាមគ្នាប៉ុន្តែមេពូជរបស់យើងនៅប្រមូលផលបាន ល្អអញ្ចឹងបងប្អូនឆ្នាំនេះគឺការប្រមូលផលរបស់យើងនៅល្អល្អមែនតើអានេះពូជចាស់អានេះពូជថ្មីយកមកដាក់ចិត្តគ្នាស្រួលខែអាសាស្រួលមើលកុំឲ្យច្រឡំមេពូជអានេះកូនឈ្មោលអានេះយើងត្រូវលក់ហើយយើងបានលក់ចែកបងប្អូនយើងហូបហើយថ្ងៃនេះ យើងអត់ទុកឲ្យកូនឈ្មោលតោះឥឡូវយើងមើលពូជថ្មីសិនចាំមើលពូជថ្មីបើយើងតាត់វានៅវាវាវាឡើងបានប៉ុណ្ណាហើយកូនវាប៉ុណ្ណាតាក់វាបងប្អូននេះនេះតាក់ Mm-hmm. ទឹកហើយមានកូនទឹកច្រើនអញ្ចឹងពូជឃុំទឹកគឺវាទឹកប្រភេទនេះបងប្អូនណានេះវាទឹកទឹករបៀបដូចជាឥន្ធនូកោងបើសិនជាមេដែលវាកម្មករច្រើនដែលវាអត់ទៅ មានទឹកវាកូនតែឆ្នោតវាទឹកតែឆ្នោតលើទូចទេប៉ុន្តែអានេះវាទឹកជាកោងឥន្ធនូកូនតែប៉ុណ្្នេះអញ្ចឹងគាត់ទឹកគៀកគ្នាពីរប្រកងហ្នឹងបងប្អូន យកតិចមួយបាទតោះមួយទៀតហ៎មែនហើយដៃចូលចុកចេញឈាមតនិចហោហោចុកចាំចំវានេះស្ដាច់បងវាបងប្អូន កូនល្អមែនតើឯផ្សែងតិចណាឈឺនេះមកកូនរបស់វាបងប្អូនកូនរបស់វាល្អមែនតើ អល់យកទៅបានបើកវាតកៅថតដល់ថតដល់ថតឃើញតកៅដែរអត់ឃើញខ្មៅមិន cơ lộ nó cho vô lại mà con lộ mình tên đồng hồn ni đón lái đi hai cái cùi hả ừ. nó chưa đây chưa giờ nó chưa con បាទនឹងបងទឹកបែកខាងទឹកទឹកខ្លាំង4បកងបងប្អូនមានអត់សួរនេះបងប្អូនទឹកបកងទឹកបកងទឹក ចឹងខ្មុំ9បកងទឹក4បកងអត់ហើយបងប្អូនហើយអត់បានដាក់សាពើទេដាក់សាពើតែជាការកើទេជាការកស៊ូខ្ជិលដាក់សាពើនោះឡើងលោដល់ អានេះមេពូចាស់របស់យើង នៅតែល្អចឹងបងប្អូនប៉ុន្តែគ្រាន់យើងអត់ប្រកាត់មានដែរដែរវាជន់ឈាមហ្មងមេពូចាស់យើងនៅល្អចឹងថតឃើញបងដាក់ចំពលឺ ប្រងកូនទឹកនៅល្អណាស់ចេះពេលនេះវាបាំងលែនអឺកូនណែន សុខភាពនៅល្អល្អមេវានៅល្អមេ2ឆ្នាំ3ឆ្នាំទៅនេះមេរត់ថតដល់នៅនៅផ្ទះតែຕົកដល់8 9បកងចឹងនៅផ្ទះផ្ទះຕົកតែ7បកងហ្នឹងដល់មកយកា លើទាបកងហូតចេះដាក់ឲ្យបានដល់9 3ឆ្នាំនៅចឹងចូលឡើងដបលហ្នឹងឡើងដបលឡើងដបលបាទ ឡើងទៅបូល